តាហើយការជួបគ្នាមែនយូជាមួយនឹងមែនយូមែនយូជាមួយនឹងមែនស៊ីបើសរុបទៅ161លើកការជួបគ្នា161លើកក្នុងនោះមែនយូឈ្នះ64ដងមែនស៊ីធីឈ្នះ49ដង ចាញ់48ដងបានន័យថាការជួបគ្នា161លើកនេះគឺមែនយូឈ្នះច្រើនជាងឈ្នះច្រើនជាងមែនស៊ីធីឈ្នះដល់ទៅ64លើកហើយមែនទីឈ្នះ49ស្មើ48ហើយគ្រាប់សុទ្ធ គ្រាប់សុទ្ធ Man U សុទ្ធបាន445គ្រាប់ហើយចំណែក Man City សុទ្ធបានតែ220 24គ្រាប់ទេខុសគ្នាពាក់កណ្ដាលខុសគ្នាពាក់កណ្ដាលហើយ5ប្រកួតចុងក្រោយ Man U ចាញ់2ឈ្នះ2ស្មើ1ចាញ់នឹងចាញ់ Leicester ចាញ់ Liverpool ហើយស្មើមួយ Atalanta នៅ UCL ហើយ Man City 5ប្រកួតចុងក្រោយដូចគ្នាឈ្នះ3ចាញ់1ស្មើ1 Man City ចាញ់ចាញ់ Crystal ដល់ទៅពេលស៊ីស៊ីគីឡូធ្ងន់ដល់ពេលចាញ់ចាញ់អាក្រុមល្មមល្មមនៅនៅនៅនៅនៅនៅនៅនៅភូមិផងរបងជាមួយគ្នា ចាញ់ Crystal 2-0អាហ្នឹងមែនមែនទេអញ្ចឹងបានន័យថាពីរប្រកួតចុងក្រោយនេះមែនយូចាញ់2មែនទេចាញ់តែមួយទេហើយការជួបគ្នាលើកនេះគឺជាការជួបគ្នាលើកទី1បានន័យថាជើងទី1នៅក្នុងក្របខ័ណ្ឌបាល់ទាត់ English Premier League សប្តាហ៍ទី11នៅអង់គ្លេសយប់នេះម៉ោង7អ្នកគ្រប់គ្រងប្រហែលជាប្រមាណ70000អ្នកជាងដែល stream និងទៅចូលរួមទស្សនានៅកីឡដ្ឋាន Old Trafford ដែលជាទឹកដីរបស់ក្រុមបិសាចក្រហម Manchester United ហើយជំនួបនេះគឺជាជំនួបដ៏កក្រើកបានន័យថាមិនចាញ់ការជួបគ្នារវាងបាសេជាមួយនឹង Real Madrid យើងហៅថាជំនួប El Clasico ទេណាបាទអត់ចាញ់ទេ Derby Manchester នេះក៏កក្រើកដែរហើយពីមុនអាចថាល្មមទេណា Man U ប៉ះ Man City តែឥឡូវអត់ទេឥឡូវដោយសារមានវត្តមានរបស់ Cristiano Ronaldo បាទគាត់មកចូលរួមជាមួយនឹង Man U ម្ដងទៀតវាកាន់តែធ្វើឲ្យការប្រកួតនេះគឺរត់តែពុះកញ្ជ្រោលឡើងថែមទៀត ហើយមែនតើទៅបើនិយាយអំពី Cristiano Ronaldo ក្នុងការបង្ហាញខ្លួនបាន11លើកបើក៏សុទ្ធបាន9គ្រាប់នៅ Premier League បាន4គ្រាប់នៅ UCL បាន5គ្រាប់អញ្ចឹងបានន័យថា Cristiano Ronaldo នៅតែជាម៉ាស៊ីនរកគ្រាប់បាល់បាទដែលធ្វើឲ្យអ្នកគ្រប់ត្រូលគឺផ្ដល់សេចក្តីទុកចិត្តជាពិសេសដោយថ្ងៃប៉ះជាមួយ Atalanta នៅនៅនៅនៅទឹកដីអ៊ីតាលីអញ្ចឹងបាទនៅ UCL ចុងម៉ោងបើ90បូក Ronaldo អាចសុទ្ធគ្រាប់តាមស្មើឲ្យ Man U បាទស្មើនឹង Atlanta 2ទល់2អញ្ចឹងបានន័យថាអញ្ចឹងបានន័យថា Ronaldo នៅតែនៅតែជាកីឡាមួយដែលច្បាស់ដែលដែលល្អនៅក្នុងរឹងរបស់ការបញ្ចប់ទីតែក្មួយឲ្យដឹងទេគ្រូបង្វឹករបស់របស់ Man City លោក Pep Guardiola គាត់គាត់និយាយថាចេះគាត់ថា Ronaldo គឺគាត់ស្រីឃ្លាណាក្នុងការរកគ្រាប់បាល់គាត់តែងតែសុទ្ធគ្រាប់បាល់ជានិច្ចបើទោះបី ជាគាត់អាយុ75ឆ្នាំក៏គាត់អាចរកគ្រាប់បាល់បានដែរ គាត់អាចអង្គុយអាំងសាច់បើគេហៅថារបៀប barbecue ណានៅនៅនៅមុខផ្ទះក៏គាត់សុទ្ធបានដែរតែមែនតែទៅបើយើងស្រាប់ទៅនេះគឺជាគាត់ថាពាក្យគេហៅថាឌឺណាបើពាក្យបច្ចេកបច្ចាពីលោកប៉ែបហើយកូនក្រុមរបស់លោកប៉ែបលោកកីឡាករ Bernardo Silva សញ្ជាតិប៉ុកទីកាលី Ronaldo ដែរគាត់និយាយថាយប់នេះគាត់នឹងបិទ Ronaldo មិនឲ្យមានគ្រាប់សុទ្ធទេបាត់ទីដែរពីមុនពីមុនពូលឺច្រើនអារឹកបិទហ្នឹងដូចកាល កាលរៀលម៉ាឌ្រីតកាលរ៉ូណាល់ដូនៅឲ្យដូចបាយឺនប៉ះរៀលម៉ាឌ្រីតអីដូចអាវីដាលវាអីតែបិទបិទតែបិទបិទមែនហើយបិទបិទបិទមែនតែពេលលេងដូចមិនបិទទេចឹងយប់នេះចាំមើលប៊ុនរ៉ូស៊ីវ៉ាគេថាយប់នេះគេបដិញ្ញាថានឹងបិទគ្រីស្ទីណូរ៉ូណាល់ដូមិនឲ្យមានគ្រប់សុទ្ធទេហើយក្មួយក្មួយគិតយ៉ាងម៉េចដែរចំពោះការតាំងចិត្តរបស់ប៊ុនរ៉ូស៊ីវ៉ាតាន់ ប៉ុន្តែបើមែនតើទៅពូអត់អត់អត់មានអីចម្លែកទេពូការប្រកួតធំធំគឺអត់ជាអត់ផុតទេពីពាក្យគេហៅថាឌឺដងពាក្យផ្សាយផ្សាលពូធម្មតាកីឡាករគឺមានការតាំងចិត្តអញ្ចឹងជំហររបស់គេគឺគេបដញ្ញាថាគេនឹងបិទគ្រីស្ទីណូរ៉ូណាល់ដូអត់មានគ្រប់សុទ្ធតែសម័យខ្លួននេះវិញគឺអត់ខ្វល់ទេរ៉ូដូគាត់និយាយគាត់តែនិយាយប្រហែលម៉ាត់កាលពីប្រហែលថ្ងៃមុនគាត់ថាធម្មតាអ្នកស្អប់គឺតែងតែមានប៉ុន្តែគាត់ពេលខ្លះគាត់អរគុណអ្នកស្អប់វិញដោយសារអី ដោយសារអ្នកស្អប់ដោយសារអ្នកមិនចូលចិត្តគាត់នឹងហើយគឺបង្កើតជាគេហៅថាកម្លាំងពុះពៀធ្វើឲ្យចិត្តធ្វើឲ្យមហិច្ឆតារបស់គាត់នោះគឺរត់ទៅខ្លាំងក្លាលើដើមគាត់ចង់ធ្វើឲ្យគេគ្រប់គ្នាបានន័យថាពិភពលោកបានឃើញថាគាត់នៅតែជាកីឡាករល្អមួយនៅក្នុងចំណោមកីឡាករល្អខ្ចោះនៅលើពិភពលោកនៅក្នុងវិស័យបាល់ទាត់នាពេលបច្ចុប្បន្ននេះគឺជាទស្សនៈទីរបស់ Cristiano Ronaldo ដូចថ្ងៃប៉ាតាឡាន់តាអញ្ចឹងមកគ្រាប់ផ្ញើជូនទៅ hater មកគ្រាប់ទីផ្ញើជូនទៅ fan ពីរគ្រាប់ហើយឥឡូវជិត37ហើយ ជិត37ហើយអឺសម្រាប់ពូយប់នេះលទ្ធផល ពូទុះទាយឥឡូវពូម្ដងហើយមិញក្មួយក្មួយក៏បានទុះទាយហើយលទ្ធផលប្រហែលទល់ប្រហែលឥឡូវពូទុះទាយម្ដងកត់ខ្លួនឯងខ្លែកភ្លេចពូទុះទាយថាយប់នេះមែនយូ3មែនសិទ្ធិ2 អានឹងពូទូទាយតោះនេះអញ្ចឹងឯងគិតយ៉ាងណាយល់យ៉ាងណាអាហ្នឹងឯងទូទាយទៅព្រោះនេះគឺជាការសម្រេចចិត្តរៀងៗខ្លួនប៉ុន្តែគ្រាន់តែការទូទាយឬក៏ការខមមិនហ្នឹងគឺ យើងធ្វើឡើងគេហៅថាដោយ សុភវិនិច្ឆ័យដោយគេហៅថាអឺការឲ្យតម្លៃគ្នាទៅវិញទៅមកណាអូគេជេរពូឯងច្រើនម៉េះ បើខ្សែការពារមានវរ័ននិងបៃលីល្អយ៉ាងណាទេមិញពូមើលព័ត៌មានបដិសំសិនពូគិតថាចេះមិនពូគិតថាទេយើងយើងអាចនឹងនឹងនឹងនឹងរៀងស្ដាយដែរយប់នេះដោយសារខ្សែការពារដូចហារីមកខ្វាយហ្នឹងក៏អត់ទាន់អាចនឹងអត់បានលេងយប់នេះអាក្លោកស៊ូមស៊ូនបានលេងទៀតអាក្លោកយប់នេះហ្នឹងណាអត់អាក្លោកចប់មានអាណាទៀតបើអត់អាក្លោកហើយអត់អាក្រេនវូទៀតគឺចប់ហ្មងមែនយូអត់ដឹងរំពឹងអីទេ បើសិនបើអត់អាក្លុកអត់មែនយូអត់អត់អាក្លុកអត់ green wood ណាព្រោះពីរនាក់នេះល្អអាមួយជើងក្រោមអាមួយជើង លើអាមួយការពារមួយប្រយុទ្ធអញ្ចឹងមកប្រអត់ក្បាលអស់មែនយូនឹងយ៉ាប់មកអាជើងក្រោមនោះគឺសំខាន់មកអាលើអត់អត់អត់អីអា green wood នោះអត់អត់អត់អីតែបើអាក្រោមអា green wood អាអាក្លុកអាក្លុកតប៉ាចតែអត់ចប់ហ្មងតែអត់គឺចប់ហើយជើងក្រោមអត់អាណាបានអត់បារានបានអត់ បែលីបានអត់លីណាឡូបានតែបើអត់អាក្លោកគឺងាប់ហ្មងម៉ាញូព្រោះម៉ាញូរាល់ថ្ងៃគឺពឹងពឹងលើអាក្លោកគ្រប់ការប្រកួតអាក្លោកគឺតែងតែធ្វើឲ្យម៉ាញូភ្លឺភ្នែកភ្លឺភ្លឺភ្នែកមិនថាតើនៅក្រៅដីក្នុងដី នៅ ព្រីមលីកឬក៏នៅឆាំពៀនទេអាក្លោកគឺធ្វើឲ្យអ្នកគ្រប់គ្រងភ្លឺភ្នែករហូតភ្លឺភ្នែក អញ្ចឹងបានថាយប់នេះគូនេះគឺញាក់សាច់ហ្មងអូចាំមើលហើយយប់នេះសំបីតកីឡាកររបស់ Man City អឺ118លានចេករេលីអាហ្នឹង fan របស់ Ronaldo ដែរគាត់ធ្លាប់សរសើរ Ronaldo ដែរអញ្ចឹងយប់នេះប៉ះគ្នា118លាន118លានយប់នេះលេងយប់នេះ សាកសម័យមើលថាប្រសិនបើពូដូលើកពានជាមួយ Man U Champions League ប្រកាសជាផ្អើលហើយចុះមានរឿងអីទៅអត់ផ្អើលទេរាល់ថ្ងៃហ្នឹងឲ្យតែមានក្របសិទ្ធគឺកំណត់ត្រាមានក្របសិទ្ធគឺកំណត់ត្រាមកក្របកំណត់ត្រាមួយមកក្របកំណត់ត្រាពីរនិយាយទៅគឺចាប់ពីពេលនេះតទៅគឺកំណត់ត្រារបស់គាត់រហូតមកកំណត់ត្រាតាមនិយាយទៅគឺអត់ចេះចប់ទេដល់រាប់ណាគាត់នៅលេងគាត់នៅអាចនេះបានរត់បានលេងបានសុទ្ធបានញាក់បានគឺកំណត់ត្រាមានរហូតសម្រាប់ Cristiano Ronaldo ហើយបើតាមពូមើលកំណត់ត្រារបស់គាត់ដូចជាត្រូវការតែ2គ្រាប់ទៀតទេដើម្បីប្រគ្រប់គ្រាប់បាល់800គ្រាប់នៅក្នុងអាជីពបាល់ទាត់បាល់ទាត់របស់គាត់អាហ្នឹងយើងរាប់ទាំងគ្រាប់សុទ្ធនៅជម្រើសជាតិនៅក្នុងក្លឹបទាំងអស់ដែលគាត់បានលេងដូចខ្វះតែ2គ្រាប់ទៀតទេពូចောက်សុំហត្ថលេខាជារកបាននៅអានោះសួនដែរដែរអញប្រាប់ប្រមាណដងហ្នឹងថាអញមិនស្គាល់មីក្រូមីក្រូណាទេហើយគូ ស៊ូស៊ូស៊ូបើអត់ស្គាល់បងឯងទៅសុំវាស្អីពូជំរាបសួរបានមែនញូ2មែនសិទ្ធិ4ដូចច្រើនពេកហើយប្រូឆៃណាហ៎ដូចច្រើនពេកហើយហើយយប់នេះនឹងមានវត្តមានបុគ្គលពីររូបដែលគាត់ fan របស់ Ronaldo ដែរយប់នេះណាព្រោះម៉ោង7គាត់អត់ទាន់សម្រាប់ទេ យប់នេះសូម្បីតែបងព្រះសវត្តហើយនិងបងស្រីត្រីដាណាហ្នឹងក៏គាត់ចាំមើលដែរចេះមិនដល់ចេះនឹកចេះសពសពតាហេតុអីបានបានបានពូគាត់ជួយចិត្តមើលបាល់អត់ដឹងសោះហ្មងអត់ដឹងថាបងព្រះសវណ្ណគាត់ចូលចិត្តមើលបាល់ទេគាត់គាត់ចូលចិត្តបាល់ទាត់ដែរទេទើបនឹងគាត់និយាយថាគាត់ចូលចិត្តដល់ពេលអញ្ចឹងបានដឹងថាអូហើយគាត់ក៏ fan របស់ Ronaldo ទៀតអញ្ចឹងសូម្បីតែបងព្រះសវណ្ណក៏ fan របស់ Cristiano Ronaldo ដែរបងយប់នេះហា Ronaldo នឹងមិនធ្វើឲ្យយើងខកចិត្តទេបងប្រុសហើយបងស្រីទីណាឥឡូវអត់បានទេ សូម្បីតែបដាល់ក៏គាត់ឧបត្ថម្ភសូម្បីតែបាល់ទាត់ក៏គាត់ឧបត្ថម្ភឥឡូវនេះមកទូកងោទៀតឃើញនៅទូកងោទៀតមានឈ្មោះអឺអីគេត្រីដាណាបារមីសានជ័យត្រីដាណាសានជ័យអឺអូក៏ទៅបងស្រីត្រីដាណាល្អខ្លាំងហ៎មែនមកបាល់ទាត់ក៏មានទូកងោក៏មានបាល់ទាត់បាល់ទាត់ បាក់បដាល់អត់តែបាល់ទៀតបាល់ទៀតដូចអត់ទាន់ឃើញគាត់ទេតែបាល់បដាល់បាល់ទាត់ទូងោឃើញហើយអរេអរគុណអរគុណចំពោះទឹកចិត្តសប្បុរសចំពោះបងស្រីគាត់ជាស្រីតែគាត់ដូចដូចជំរុញដូចជួយហ្មងអាវិស័យកីឡាហ្នឹងឥឡូវមានទូកងោមតួខ្លួនរបស់គាត់ទៀតបងស្រីកុំភ្លេចជំនេះម៉ោង7បង